អ្នកនាងអូយអ្នកនាងកុំអ្នកនាងអ្នកនាងចង់ធ្វើអីហ្នឹងណាអ្នកនាងអ្នកនាងមិនអាចធ្វើបែបនេះបានទេអ្នកនាងអ្នកនាងមិនអាចសម្រាប់ខ្លួនឯងបានទេឆាប់លេងខ្ញុំភ្លាមទៅអ្នកនាងអីទេបើឲ្យខ្ញុំក្បត់បងមាននប់ខ្ញុំសុខចិត្តស្លាប់វិញល្អជាងអត់ទេអ្នកនាងបើសិនជាអ្នកនាងស្លាប់អ្នកនាងដូចជាសម្រាប់មាននប់ទាំងរស់ដូចគ្នាណាអ្នកនាងអត់ឲ្យខ្ញុំធ្វើយ៉ាងម៉េចអត់ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េច ខ្ញុំត្រូវធ្វើបែបណាតើខ្ញុំអាចកិច្ចផុតពីទណ្ឌកម្មស្នេហាមួយនេះបានអ្នកនាងអត់ទេអត់ទេកុំអីអ្នកនាងអ្នកនាងខ្ញុំមានវិធីណាអ្នកនាងអ្នកនាងលែងសិនតើអ្នកនាងខ្ញុំសុំបងណាអ្នកនាងអ្នកនាង អានេះដូចជាគ្មានក្លិនប្រហើរសោះអានេះក៏គ្មានក្លិនប្រហើរទៀតខ្ញុំត្រូវធ្វើយ៉ាងម៉េចទើបអាចជួយសស្ថិតិដាបានទៅ ជាតិនេះមានក្លិនប្រហារបានន័យថាខ្ញុំអាចជួយសង្គ្រោះសេដ្ឋីធីតាបានហើយ គឺខ្ញុំមនុស្សណាបងមនុស្សប៉ាត់មែនកុំអលីពីបងប្រយ័ត្នមានគេមកឃើញហើយមានអត់មកទីនេះមិនបានដឹងអត់ថាមានគ្រោះថ្នាក់ណាណាខ្ញុំឮថានានីធីតាឈឺធ្ងន់រហូតដល់ថ្នាក់ក្អួតឈាមទៀតមែនទេបងប៉ាត់មែនហើយអ្នកនាងធីតាឈឺមួយរយៈហើយពេលជប់អ្នកនាងសម្រានមិនបានរវើរវាយស្រែករកតែឈ្មោះមនុស្សឯងហើយពេលថ្ងៃអ្នកនាងបាយមិននឹកទឹកមិនស្រេកទៀតខ្ញុំពិតជាអាណិតអ្នកនាងខ្លាំងណាស់ មកពីខ្ញុំគ្រប់យ៉ាងគឺមកពីខ្ញុំទាំងអស់មានុបមិនចាំបាច់បន្ទោសខ្លួនឯងទេព្រោះមានុបក៏ត្រូវខ្លាំងមិនចាញ់អ្នកនាងសទ្ធីធីតាប្រហែលដែរតែខ្ញុំមិនដឹងថាជួយអ្នកទាំងពីរបែបណាមិនអីទេបងជួយខ្ញុំមកច្រើនហើយតែខ្ញុំមកពេលនេះគឺខ្ញុំមកពឹងបងឲ្យជួយមើលថែអ្នកនាងជំនួសខ្ញុំផងហើយបងប្រាប់អ្នកនាងផងថាខ្ញុំមិនបានកាត់អីទេហើយនេះឆ្នាំខ្លា ខ្ញុំយកមកជូនអ្នកនាងទុកដាំទឹកពិសា បងបងយកឆ្នាំនេះទុកដាំជូនអានាងណាបងចាំខ្ញុំជឿតឲ្យអ្នកនេះពិសាបងខ្ញុំសូមពឹងបងរឿងមួយបានទេរឿងអីទៅគឺបងកំប្រាំអ្នកនាងថាខ្ញុំមកទីនេះអីបង បានទេបងណាបងបានទេបងអាមីនោះអូយអីហឺនពេកអើយអូយឯងចង់ងាប់មែនទេបានឯងចូលមកកន្លែងនេះហា អាមីនោះងាប់ទៅងាប់ទៅ ងាប់ទៅអាមីនុបងាប់ទៅងាប់ទៅងាប់ទៅងាប់ទៅងាប់ទៅងាប់ទៅងាប់ទៅបងសូមសន្យា ចំពោះសទ្ធាធិតាថាបងគ្មានថ្ងៃចោលសទ្ធាធិតាចដាច់ខាត ហើយបងសន្យាថានឹងរកក្រុមមជ្ឈបាយដើម្បីឲ្យពួកយើងរស់នៅដោយពេញសិទ្ធតែបងចង់សុំធីតាឬមួយបានអត់គឺកំបើកចិត្តទទួលយកអ្នកណាក្រៅពីបង ចាប់ពីពេលនេះទៅ ពួកយើងទាំងពីរគឺជាគូជីវិតនឹងគ្នាគ្មានថ្ងៃបែកគ្នាឡើយ។ ជូនអ្នកនាងមាននប់ណែណាអងខ្ញុំសួរថាគាត់ណែណាអ្នកនាងបើសិនជាអ្នកនាងចេញទៅជួបមាននប់នៅពេលនេះមាននប់ច្បាស់ជាមានរឿងធំណាស់ហេតុអីក៏មិនបានខ្ញុំមិនបានជឿអីទេគឺខ្ញុំនឹកបងមាននប់ខ្ញុំនឹកគេខ្លាំងណាស់គឺអ្នកនាង នេះដនចាប់មីនុកបានហើយបើសិនជាអ្នកនាងចេញទៅជួបមីនុកមីនុកច្បាស់ជាមានទោសធំណាស់រឿងធំមីនុកអ្នកនាងអ្នកនាងអ្នកនាងបានហើយបានទៀន ឯងចង់ឃើញអញខ្លាចចំនួនអាក្រក់ខ្លាំងណាស់មែនទេហ៎ឯងចង់ឲ្យអញសម្លាប់ឯងដល់ទាល់ឯងមែនទេបានតែឯងថ្លាំធំដល់ថ្នាក់នេះបានអញនឹងបំពេញបំណងរបស់ឯងហើយឯងកុំសង្ឃឹមថាទោះឯងទៅចាប់ជាតិនៃជាតិក្រោយក៏អញមិនឲ្យកូនធីតារបស់អញទៅឯងដែរអារ៉ុនឆាប់ដុតសម្លាប់វាភ្លាមទៅ បានទៀមចាស់ថ្ងៃនេះអញបំពេញបំណងឯងហើយ គឺបញ្ជូនទៅឋានរូបអាមនុបឆាប់សិនអ្នកនាងអូយអ្នកនាងកុំអីធីតាលោកពកនេះលោកពកភ្លេចហើយមែនទេថាបើសិនជាលោកពកសម្លាប់មីននោះនឹងមានរឿងអីកើតឡើងលោកពកចង់សម្លាប់កូនដែរមែនទេលោកពកពុកមិនបានក្បត់សន្យានោះទេ ពុកបាន ទុកជីវិតឲ្យវាហើយ តែវានេះថ្លាមធំ នៅមករកកូនទៀតយ៉ាងដែលវាបានសន្យាថាវានឹងមិនត្រឡប់មកទីនេះឲ្យគេឃើញមុខទេឥឡូវស្អីពុកមិនទុកជីវិតឲ្យវាទេអត់ទេលោកពងមាននំមិនបានមករកកូនទេ គេគ្រាន់តែយកថ្នាំមកឲ្យកូនតែប៉ុណ្ណោះវាជាស្អីបានជាយកថ្នាំមកឲ្យកូនពុកមិនចង់និយាយជាមួយឯងច្រើនទេនាងអក ខាប់នាំធីតាទៅផ្ទះភ្លាមទៀនមកទេមកអ្នកនាងមកអើយអត់ទេលោកបងបើសិនជាមនុស្សស្លាប់កូនក៏ត្រូវតែស្លាប់ដូចគ្នាបើសិនជាគ្មានបងមនុស្សចិត្តនេះកូនរត់នៅក៏គ្មានអីដែរលោកបងធីតានេះអូនត្រឡប់ផ្ទះវិញទៅអូនកំពុងតែឈឺបងបងមិនអីទេ อาโดนรถสำรับยี่สิบเด้อปานเตียนเอาดิเอ็นเอ็นธิดาธิดาทิดามันไอ้เต้เราเลี้ยงปนไอ้อ้นมันไอ้เต้ មិនស្មើនឹងការឆេះចាប់របស់បងទេលោកបងបើថ្ងៃនេះគឺជាថ្ងៃស្លាប់របស់មីនវាក៏ត្រូវជាថ្ងៃស្លាប់របស់កូនដូចគ្នាកូននឹងស្លាប់នៅទីនេះអូកូន អានឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌហនុមាន ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលត្រាបៀកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងថ្មីមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salhabol កូនមានម្ដងអត់ទេកូនកុំធ្វើអញ្ចឹងណា ស្ដាប់ពុកសិនណាលោកពុកឲ្យកូនស្ដាប់លោកពុកកូនស្ដាប់លោកពុកហើយតែលោកពុកនៅតែធ្វើបាបមានលោក វិធីដែលល្អគឺកូនត្រូវតែស្លាប់ជាមួយនឹងបងមេនុកដែរក៏បានពុកយល់ព្រមមិនសម្លាប់មេនុកទេតែកូន ត្រឡប់ទៅផ្ទះជាបារបួសសិនទៅអត់ទេក៏មិនទៅណាចាប់អស់មេនុកទេអ្នកនាងធីតាអូនត្រូវតាទៅព្យាបាលរបួសណា អូនបន្តបងមិនសន្យាថាបងនឹងរស់ទេូនទៅផ្ទះទៅដៃកូនរលឹកហើយកុំធ្វើអញ្ចឹងអូនទៅចុះលោកបងលោកបងកុំសម្លាប់បងមានអបអរ ចុះសន្ធរោធីតាធីតាដាប់លើចុះសន្ធរោលោកពៅលោកពុកត្រូវប្រាប់អ្នកដល់នឹងកូនចៃហាមដាច់ខាតមិនឲ្យធ្វើបាបមាននោះតែកូនដឹងថាអ្នកណាមិនហ៊ានហ៊ានធ្វើបាបបងមាននោះហើយមិនប្រាប់ដល់លេងគេនោះលោកពុកប្រកាសជាដឹងហើយថាតែមានរឿងអីកើតឡើងនោះ ពុកដឹងហើយកូនទម្លាក់ភ្លើងចុះសន្ទឹង លោកម្ចាស់នេះយើងដុតវាពេលណាទៀតឯងមិនលឺកូនស្រីអញនិយាយមិញទេឯងចង់ឲ្យនាងស្លាប់មែនទេបាទអត់អត់ហ៊ានទេទៀតឯងចង់វាចោលទុកនឹងហើយ វាចង់ស្លាប់ឬរស់តាមព្រីវាសនារបស់វាទៅចុះអញលែងចង់ដឹងឮទៀតហើយតែឯងត្រូវមើលវាមែនទេកុំឲ្យវាទៅរកកូនរបស់អញទៀតបាទទៀនម្ចាស់ អាមេនុចាត់ទុកថាអាយុថ្លៃតែចោះតែបើថ្ងៃនេះលោកសិទ្ធិមិនសម្លាប់ឯងណាអញជឿថាថ្ងៃណាមួយឯងនឹងគង់តែងាប់ដែរថ្ងៃនេះខ្ញុំបាទបានយកថ្នាំសង្កូវខ្លះៗដើម្បីយកមកផ្ញើអូនសិទ្ធិធីតា ព្រោះខ្ញុំបាន លើដំណឹងលីហីលីហីថាអ្នកនាងធីតាគាត់ឈឺតើអ្នកនាងធីតាគាត់យ៉ាងម៉េចទៅហើយលោកអ៊ំទាំងពីរសិទ្ធិធីតាពេលនេះបានធូរគ្រាន់បាហើយតែយ៉ាងណាក៏អ៊ំអរគុណនៅទឹកចិត្តរបស់ក្មួយដែលបានយកឆ្នាំសង្កើនេះមកជូនបានលោកអ៊ំទាំងពីរនេះជាទឹកចិត្តបន្តិចបន្តួចរបស់ក្មួយហើយលោកពុករបស់ក្មួយក៏បានផ្ដាំផ្ញើសួរសុខទុក្ខលោកអ៊ំទាំងពីរដែរហើយមួយរយៈក្រោយនេះលោកពុក សុខភាពរបស់គាត់មិនសូវល្អទេបែបនេះហើយទើបគាត់មិនបានមកលេងលោកអ៊ំទាំងពីរនឹងណាអូអញ្ចឹងទេអញ្ចឹងអ៊ំសូមផ្ដាំទៅសួរសុខទុក្ខគាត់វិញផង ចាំមានពេលអ៊ំនឹងទៅលេងគាត់វិញបានលោកអ៊ំអញ្ចឹងតើក្មួយអាចសុំការអនុញ្ញាតលោកអ៊ំទាំងពីរទៅជួបសេដ្ឋីធីតាបានទីអូអូ មានអីក្មួយមានតទាស់អីចាំអ៊ំហៅកូនធីតាឲ្យមកជួបសម្ដីនឹងក្មួយនាងអកនាងអកអើយឆាប់ចេញមកនេះបន្តិចមកចាទៀនម្ចាស់ឆាប់ទៅតាមកូនធីតាឲ្យចេញមកនេះបន្តិចចាទៀនម្ចាស់គឺថ្ងៃនេះ ខ្ញុំបាទមានរឿងជាច្រើនចង់និយាយជាមួយនឹងលោកអ៊ំទាំងពីរនឹងណាតើជារឿងអ្វីទៅតើក្មួយអាចសុំចូលស្ដីដណ្ដឹងសេដ្ឋីធីតាបានទីលោកអ៊ំទាំងពីរអ៊ំក៏មិនចំទាស់ដែរបើសិនជាក្មួយពិតជាមាន ចិត្តលើធីតាកូនស្រីរបស់អ៊ំបែននោះព្រោះថាគ្រួសាររបស់យើងទាំងសងខាង វាក៏ល្អស័ក្តិសមនឹងគ្នា បើសិនជាលោកក្មួយដាក់ថ្ងៃឲ្យបានឆាប់ក៏កាន់តែល្អដែរព្រោះអ៊ំចង់ឲ្យកូនស្រីរបស់អ៊ំនឹងមានអ្នកមើលថែឆាប់ឆាប់ដូចគ្នាបាទលោកអ៊ំជំរាបទានម្ចាស់អ្នកនាងសិទ្ធិធីតាមិនព្រមចេញមកជួបទេទានម្ចាស់បានលោកអ៊ំទាំងពីរ ោះជាមិនងាយជួបបើបានជួបហើយ គឺមិនងាយឃ្លាតទេលើកកូនធីតាឲ្យក្មួយឆរិនកាន់តែឆាប់កាន់តែល្អព្រោះបញ្ជាហាត់ភេទមិនល្អទាំងបានបានកើតឡើងដោយសារតែអំនុក មិននៅខាងខ្ញុំខ្ញុំនឹងធ្វើឲ្យព្រំលិខិតចោះចាញ់ស្នេហារបស់ខ្ញុំនឹងបងមីណូអ្នកនាងអ្នកនាងពិតជាមិនចង់ទៅជួបកូនសិទ្ធិម្នាក់នោះមែនណោះខ្ញុំជួបតែបងមាននប់ម្នាក់ ខ្ញុំគ្មានថ្ងៃទៅជួបបរិសណាផ្សេងជាដាច់ខាតពួកយើងទាំងពីរនេះបានសន្យាជាមួយនឹងគ្នាហើយថាទោះពួកយើងស្លាប់ក៏គ្មានថ្ងៃចោលគ្នាដែរសទ្ធីនោះតំណងដូចជាចង់ស្ដីដល់នឹងអ្នកនាងតើខ្ញុំគួរប្រាប់អ្នកនាងឬអត់ណោះ យើងមានការងារខ្លះឲ្យឯងធ្វើការងារអីនៅនាង ប្រាប់មកចុះអត់យកសម្បត្តិនេះ ទៅឲ្យបងមីនុប៉ុន្តែមុននឹងឲ្យ ត្រូវដោះលែងគាត់សិនណាអ្នកនាងបើសិនជាលោកសិទ្ធិដឹងប្រកាសជាមានរឿងធំមិនខានគ្មានថ្ងៃលោកពុកដឹងទេបើសិនជាអត់មិនប្រាប់គាត់ នេះបើតាមខ្ញុំដឹងលោកពុកលែងដាក់ទោសបងមេនុបហើយដូច្នេះពួកបាព្រាវក៏គ្មានអ្នកណាគេទៅ ធ្វើបាបបងមនុស្សទៀតដែរខ្ញុំជឿជាក់លើអកណាថាអកនេះអាចនឹងជួយ មនុស្សដល់ជោគជ័យចាស់អ្នកនេះ បងមាននោះពួកយើងនឹងជួបគ្នាឆាប់ឆាប់បងត្រូវទៅរងចាំខ្ញុំណា មើលតែឯងគួរអាណិតណាស់មេនុបមិនគួរណាស់ធ្លាក់ខ្លួនដោយសត្វឆ្កែបែបនេះសោះតែវាសំមុខរបស់ឯងហើយដែលឯងទទួលបែបនេះព្រោះឯងលួចស៊ីរបស់ក្នុងផ្ទះសំណាងហើយដែលលោកសេដ្ឋីចិត្តល្អបើមិនចឹងទេពេលនេះឯងងាប់បាត់យូរណាស់ហើយតែយ៉ាងណាយើងមិនខ្វល់ទេ យើងទៅឆែកបាយសិនហើយឯងនៅនឹងហើយ ព្រាវទាំងអស់នឹងពិតជាអត់ចាប់អារម្មណ៍ជាមួយនឹងមីនប់ដោយនាងសិទ្ធិធីតាថាមែនអូយទេវតាអើយសុំជួយកុំឲ្យពួកវាចាប់បានឲ្យសោះមីណូមីណូអូកូនមានម្ដង Anchor រូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌហនុមាន ស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Glow Collagen ស្បែកតឹងណែនភ្លឺបរិលោតាមបែបធម្មជាតិកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងក្មេងមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Sol Herbal កូនមានម្ដាអូអមត្រីធ្វើអីកុំមកលឹកពេកអ្នកនាងសទ្ធីធីតាឲ្យខ្ញុំមកជួយមីនុបចាំមកផ្លែតណា នេះនេះគឺជាសម្បត្តិដែលនាងសិទ្ធិធីតាឲ្យខ្ញុំយកមកឲ្យមានលប់ឆារត់ទេខ្ញុំអរគុណខ្លាំងណាស់អូហើយថែខ្លួនផងណានាងសិទ្ធិធីតាផ្ដាំមកអញ្ចឹងបញ្ញាប់តិចតាកុំឲ្យគេមកតន់តានេះជាគូកម្មរបស់អ្នកទាំងពីរមែនទេ បានជាត្រូវមកជួបរឿងឈឺចាប់បែបនេះ ម្ចាស់ធីតាកូន ចេញទៅវិញចុះចាមកធីតាកូនណែអ្នកម៉ែយកថ្នាំមកឲ្យកូនឆាប់ផឹកទៅឆាប់ជៀនណាកូនកូនអរគុណអ្នកម៉ែខ្លាំងណាស់ដែលអ្នកម៉ែខ្វាយខ្វល់ពិបាកមើលថែទាំកូនបែបនេះអើកូនសំតោដែលធ្វើឲ្យអ្នកម៉ែពិបាកវាពិបាកខ្លះដែរ ព្រោះមួយរយៈនេះកាត់រឿងស្មុគស្មាញច្រើនពេកតែមិនអីទេ អ្នកម៉ែរកបានអ្នកមើលថែកូនពិតប្រកបហើយណាអ្នកម៉ែចង់មានន័យថាយ៉ាងម៉េចគឺលោកពុកកូនយល់ព្រមលើកូនឲ្យតែកូននោះសទ្ធីហើយណា ព្រមជាដាច់ខាតហេតុអីក៏អ្នកម៉ែលើកូនឲ្យគេងាយងាយបែបនេះអ្នកម៉ែមិនសួរចិត្តកូនសិនទេហេតុអីក៏អ្នកម៉ែធ្វើបែបនេះវាមិនចាំបាច់អីត្រូវស៊ូនាំឯងទេសំខាន់នោះកូនលោកសេដ្ឋីគេស័កសមជាមួយកូនគ្រប់យ៉ាង ទាំងរូបសម្បត្តិនិងកិត្តិយសណាស់មួយលោកពុកកូនក៏ពេញចិត្តគេណាស់ដែរណាប៉ុន្តែកូនមិនពេញចិត្តអ្នកម៉ែ កូនស្រឡាញ់តែបងមេនុបម្នាក់កូនកូនស្រឡាញ់តែបងមេនុបម្នាក់កូនបើគ្មានបងមេនុបកូននឹងមិនបាក់បេះដូងទទួលចុះអ្នកណាជាដាច់ខាតសេដ្ឋីធីតាកូនកុំធ្វើឲ្យពុកម៉ែខូចចិត្តជាងនេះទៀតបានទេរាល់ថ្ងៃព្រោះរឿងអីម៉ែស្ទើរតែប្រេះទ្រូងស្លាប់ទៅហើយអញមានយល់ចិត្តម៉ែខ្លះទេហ៎ កូនយល់ចិត្តតែអ្នកម៉ែមានដៃយល់ពីអ្វីដែលកូនត្រូវការឬក៏អត់អ្នកម៉ែអ្នកម៉ែមិនត្រឹមតែបំបាច់បំបាក់កូនទេតែម៉ែថែមទាំងឲ្យកូនទៅឲ្យអ្នកផ្សេងទៀតបែបនេះវាអយុត្តិធម៌ខ្លាំងណាស់អ្នកម៉ែធីតា ធ្វើនេះព្រោះតែចង់ឲ្យកូនល្អអញមិនគួរមានគូគប់ត្រឹមតែជាបើកបំរើគេនោះទេមាននោះវាមានអីសម្បត្តិណាស់ទៅបានជាអញស្រឡាញ់វាដល់ថ្នាក់ហ្នឹងបងមាននោះបងមាននោះមិនមានអីអស់ចាត់ទេតែគេមានចិត្តស្មោះ ហើយអ្វីដែលសំខាន់ពួកយើងស្រឡាញ់គ្នាទៅវិញទៅមកពួកយើងមានចិត្តតែមួយតែបើអ្នកម៉ែចង់លើកកូនឲ្យគេអ្នកម៉ែសម្រាប់កូនតែទោះជាយ៉ាងណាអញត្រូវតរីការជាមួយនឹងកូនសិទ្ធិនោះអត់ទេអ្នកម៉ែ បងសូមសន្យាចំពោះសទ្ធីធីតាថា បងគ្មានថ្ងៃចោលសទ្ធីធីតាចដាច់ខាតហើយបងសន្យាថានឹងរកក្រុមមជ្ឈបាយដើម្បីឲ្យពួកយើងរស់នៅដោយពេញសិទ្ធតែបងចង់សុំធីតាឬមួយបានអត់គឺកំបើកចិត្តទទួលយកអ្នកណា ក្រៅពីបងចាប់ពីពេលនេះទៅ ពួកយើងទាំងពីរគឺជាគូជីវិតនឹងគ្នាគ្មានថ្ងៃបែកគ្នាឡើយ អាន់ឆើរូបរាងថ្មីរសជាតិស្រាលស្រទន់ដូចដើមស្រាបៀរគ្រុឌពេលវេលាល្អពេលវេលាជាមួយគ្រុឌហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេលស្រាបៀរកម្ពុជារូបរាងប្រណិតរសជាតិឆ្ងាញ់អស្ចារ្យ Glow Collagen ស្បែកតឹងណែនភ្លឺមករលោងតាមបែបធម្មជាតិកាត់បន្ថយបញ្ហាក្លិនមាត់ធ្វើឲ្យអញ្ចឹងក្មេងមានសុខភាពល្អអារម្មណ៍ស្រស់ស្រាយជាងមុន Colgate Salt Herbal កូនមានម្ដងខាងមុខដូចមានមនុស្សតោះពួកយើងឆាប់ទៅជួយគេបានអត់ប្រុស ណាលោកលោកលោកជាអ្នកណាកុំភ័យអីខ្ញុំជាមនុស្សល្អទីខ្ញុំឃើញនាយដួលសន្លប់នៅទីនេះទើបខ្ញុំមកជួយនឹងណាបាទណែនេះណែណាផឹកទឹកសិនទៅ មើលទៅនេះដូចជាអត់បាយច្រើនថ្ងៃមកហើយផ្ទះនាងនៅណាដែរពេលដល់ហូបបាយហើយចាំខ្ញុំជូននាងទៅផ្ទះខ្ញុំគ្មានផ្ទះហើយក៏គ្មានសាច់ញាតិអីដែរតែយ៉ាងណាខ្ញុំសូមអរគុណសម្រាប់ទឹកចិត្តមួយនេះហឹមអញឆាប់យកបាយឲ្យគេពិសានទៅបានទៀមប្រុសណែឯងពិសាបាយនេះទៅ ខ្ញុំក៏ទើបមកពីឆ្ងាយដែរហើយក៏មិនបានយកអីជាប់ខ្លួនមកទី មានតែបាយមួយកញ្ចប់នេះឯងឯងហូបទៅ វាអាចនឹងជួយឯងបានមកពេលដែរខ្ញុំអរគុណលោកខ្លាំងណាស់ខ្ញុំមិនដឹងថា នឹងមានអ្វីសម្រាប់តបស្នងសងគុណលោកនៅពេលនេះទេ មិនបាច់តបស្នងអីទេវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះអ្នកប្រុសខ្ញុំថាពួកយើងគួរតែប្រញាប់ទៅទៅពីព្រោះថាភូមិរបស់យើងនៅ ឆ្ងាយទៀតទើបដល់បើសិនជាយើងនៅយូរជាងនេះទៀតណាច្បាស់ជាយប់ចំខានទៀតអ្នកប្រុសមែនហើយយើងប្រញាប់ទៅទៅអញ្ចឹងយើងលាឯងទៅសិនហើយណាសង្ឃឹមថាឯងមិនអីទេចុះហើយបើមាននិស្ស័យយើងនឹងជួបគ្នាម្ដងទៀត អញ្ជើញអ្នកប្រុស យើងនឹងមិនចោលគ្នាទេបងសូមសន្យាចំពោះសទ្ធីធីតាថា បងគ្មានថ្ងៃចោលសទ្ធីធីតាជាដាច់ខាតហើយបងសន្យាថានឹងរកក្រុមមជ្ឈបាយដើម្បីឲ្យពួកយើងរស់នៅដោយពេញសិទ្ធតែបងចង់សុំធីតាឬមួយបានអត់គឺកំបើកចិត្តទទួលយកអ្នកណា ក្រៅពីបង ចាបងចាំពីពេលនេះទៅ ពួកយើងទាំងពីរគឺជាគូជីវិតនឹងគ្នាគ្មានថ្ងៃបែកគ្នាឡើយគឺអូនត្រូវតែទៅព្យាបាលរបួសណាបើអូនមិនទៅបងមិនសន្យាថាបងនឹងរស់ទេ បងនឹងវិលត្រឡប់ទៅរកអូនវិញណាធីតាតែអូនត្រូវតែរងចាំបងណា រងចាំបងអូននឹងធ្វើតាមសន្យាអូនរងចាំថ្ងៃដែលពួកជើងមករងព្រោះជាមួយគ្នាដូចនោះការបែកលឹកនេះវាឈឺចាប់តែមិនជួបមិនឆាប់អូននឹងទៅជួបបងសូមបងថែខ្លួនឲ្យបានល្អណាប្រុសខ្លួនល្អហើយអូនស្រឡាញ់បងគ្មានថ្ងៃប្រែឡើយ សម្រាប់ចិត្តដូចឈ្នះតែសម្រាប់អូនវិញអូនមិនអាចរត់ដល់គ្មានបងបានទេបងមីនុបើគ្មានបងជីវិតនេះវាគ្មានន័យពេលនេះអ្នកម៉ែបង្ខំឲ្យអូនរៀបការជាមួយអ្នកផ្សេងតែអូនធ្វើមិនបានទេព្រោះបរិសុទ្ធនៅក្នុងដួងចិត្តអូនគឺមានតែរូបបង បងមាននោះគ្មានអ្នកណាអាចមកយកបេះដូងខ្ញុំបាត់ជាដាច់ខាតតែបើនៅតែបង្ខំឲ្យខ្ញុំជ្រើសអ្នកផ្សេងជំរើសដែលល្អបំផុតគឺសេចក្តីស្លាប់បងមិននោះបើជាតិនេះយើងមិនបានជួបគ្នាអូនសុំជួបបងនៅជាតិក្រោយទៅចុះអូនលាបងសិនហើ អ្នកនាងអ្នកនាងមិនអាចសម្លាប់ខ្លួនឯងបានទេឆាប់លេងខ្ញុំភ្លាមទៅអ្នកនាងអត់ទេបើឲ្យខ្ញុំក្បត់បងមាននប់ខ្ញុំសុខចិត្តស្លាប់វិញល្អជាងអត់ទេអ្នកនាងបើសិនជាអ្នកនាងស្លាប់អ្នកនាងដូចជាសម្លាប់មាននប់ទាំងរស់ដូចគ្នាណាអ្នកនាងអត់ឲ្យខ្ញុំធ្វើយ៉ាងម៉េចអត់ចង់ឲ្យខ្ញុំធ្វើយ៉ាងម៉េចតែខ្ញុំត្រូវធ្វើបែបណាតែខ្ញុំអាចកិច្ចផុតពីទណ្ឌកម្មស្នេហាមួយនេះបានអ្នកនាង អ្នកនាងខ្ញុំមានវិធីណាអ្នកនាងអ្នកនាងឡើងសិនទៅអ្នកនាងខ្ញុំសុំបងណាអ្នកនាងអ្នកនាងអ្នកនាងរត់ចេញពីទីនេះចុះណាអ្នកនាងនឹងបានទៅរស់នៅជួបជុំជាមួយនឹងមីណូ អ្នកនាងកុំខ្វល់ពីទីនេះអីបញ្ហាគ្រប់យ៉ាងតើឲ្យខ្ញុំជាអ្នកទទួលខុសត្រូវណាអ្នកនាងតែអត្រូវសន្យាថានឹងមិនអីទេលើទេខ្ញុំនឹងមិនអីទេណា អ្នកនាង អ្នកនាងឆាប់ទៅចុះណា កុំបារម្ភពីខ្ញុំអីខ្ញុំចេះដោះស្រាយបញ្ហាគ្រប់យ៉ាងហើយអ្នកនាង បញ្ញាប់រត់ចេញទៅណា បើមានឱកាសខ្ញុំនឹងទៅលេងអ្នកនាងណាអ្នកនាងខ្ញុំអរគុណខ្ញុំអរគុណអកខ្លាំងណាស់ដែលបានជួយខ្ញុំកន្លងមកនេះមានឱកាសពួកយើងនឹងជួបគ្នាម្ដងទៀតអ្នកនាងនៅទីនោះអ្នកនាងថែរក្សាខ្លួនផងណាទោះបញ្ហាអ្វីក៏ដោយ អ្នកនាងក៏បង្អត់បាយបង្អត់ទឹកខ្លួនឯងដូចកាលពីមុនទៀតណាអ្នកនាងអ្នកនាងត្រូវត្រឹងមាំណាស់អ្នកនាងរបស់អអដូចគ្នាអត្រូវថែរក្សាខ្លួនឲ្យបានល្អណាអ្នកនាងប្រញាប់ទៅចុះណាអ្នកនាង ថែរក្សាខ្លួនណាអ្នកនាងខ្ញុំទៅសិនហើយសំណាងល្អណាស់អ្នកនាងរបស់អអ្នកណាគេអញ្ចេះ ចង់ស្លាប់ទេឆាប់ប្រាប់អញមកថាសទ្ធិធីតាទៅណាអូនធីតានេះពិតជាអូនមែនទេបងមិនបានយល់សោះទេមែនទេនេះអូនលួចរត់មែនទេគឺអូនរត់នាំអីមកជួបបងធីតាកូនម្ដាយខ្ញុំជាមនុស្សឬក៏កបីមកស្រឡាញ់គេទាំងតែគេមិនបានស្រឡាញ់ឥឡូវគេរត់តាមមនុស្សប្រុសចោលទៀតរឿងនេះអ៊ំសេដ្ឋីត្រូវតែទទួលខុសត្រូវ